ក៏អូបណាខ្ញុំខ្ញុំខ្ញុំសុំទោសទីម្ចាស់ខ្ញុំសុំទៅស្លាប់ លើកលែងទោសខ្ញុំផងមិនអីទេណាកាលីតែលើក្រោយត្រូវប្រយ័ត្នប្រយែងបន្តិចណាព្រោះថាបើបុគ្គលណា ធ្វើកិច្ចការខ្លួនឯងមិនសូវជាល្អបុគ្គលនោះរមែងតែងទទួលផលមិនសូវល្អទេណាកាលីចាខ្ញុំនឹងចងចាំទុកអរគុណទីម្ចាស់ដែលមិនយកទោះបីបើម្រាមម្នាក់នេះ យោទិនរស័យលិសន័យចាំងវត្តជាបច្ច័យយុណោចតារោធម្មាវត្តថន្តិអាយុវណ្ណោសុខំពៈលៀង Thank you. នេះហើយអ្នកគឺជាអ្នកមានបុណ្យមកជួយ ប្រោះប្រង់ជីវិតយើងពិតមែនអ្នកនាងវេទហិកាគឺជាអ្នកចិត្តធម៌ដែលបងប្អូនយើងគួរជាទីគោរពទាំងពួងពិតមែនណាពិតមែនហើយអ្នកលើគេល្បី100ដងមិនស្មើនឹងយើងបានជួបតម្ដងអូយខ្ញុំក្រខ្លាំងណាស់អ្នកគ្មានញាតិទីពឹងពំអ្នកអាស្រ័យអ្វីទេតែពេលនេះបានមកទទួលទានព្រះនាងអញ្ចឹងអូយសំណាងខ្ញុំខ្លាំងណាស់ មីងមានសួរមីងផងមីងខាងក្នុងគេកំពុងធ្វើអីមីងអ៊ូអមែអូនេះប្រហែលជាក្មួយមកពីស្រុកឆ្ងាយបាន ជាក្មួយអត់ដឹងរឿងអីហ្នឹងហើយអ្នកមីងពួកខ្ញុំទាំងពីរនាក់ធ្វើដំណើរមកពីស្រុកឆ្ងាយដើម្បីទៅប្រឡងមន្ត្រីនៅឯរាជធានីក៏ប៉ុន្តែឃើញមនុស្សអ៊ូអច្រើនបែបនេះធ្វើឲ្យពួកខ្ញុំទាំងពីរនាក់មានសេចក្តីឆ្ងល់ឡើងណែអ្នកកំឡោះកុំមកឆ្ងល់ណាចាំវិញអ្នកប្រាប់ អ្នកនាងវេទហិកាអ្នកណាអ្នកណាក៏ស្គាល់ដែរគឺជានារីល្អល្អទាំងចិត្តល្អទាំងកាយចេះធ្វើបុណ្យចេះធ្វើទានណាហើយគាត់មិនចេះខឹងអ្នកណាផ្ដេសផ្ដាសទេជាពិសេសទៀតគឺមានចិត្តសប្បុរសធម៌មែនតែនហើយថ្ងៃនេះបានចែកអំណោយដល់ជុំក្រសັບច្រើន ច្រើនមែនតែនណាវេទហិកាបណ្ឌិតកុលអទាំង5បែបនេះ អាត្មាអញមិនដែលជួបនារីល្អបែបនេះពីមុនមកទេចុះបើសិនជាអញចង់ប្រឡំស្នេហ៍តើទៅរួចទេណោះអឺអញ្ចឹងមីងសុំទៅមុនហើយក្មួយ បាទបាទអ្នកមីងជើញជុំមីងបាទមីងជំរាបលាលាមីងខ្ញុំដឹងថាបងកំពុងតែគិតអីហើយបើបងមានចិត្តលឿននាងហើយពួកយើងគួរណាស់តែប្រឡងមន្ត្រីឲ្យជាប់សិនទៅទើបអាចមានយុសាស័កស័កសមនឹងនាងហើយពួកយើង ក៏អាចសម្រេចក្តីសុបិនរបស់ពួកយើងទាំងពីរអ្នកបានដែរមែនហើយឯងនិយាយត្រូវហើយចាំពេលដែលយើងមកពីប្រឡងមន្ត្រីវិញចាំយើងចូលចែកទៅមេត្រីជាមួយនាងតោះញ៉ាំទៅអាសៀលហើយ គ្រប់គ្នាអាចរួមចំណែកក្នុងការគ្រប់គ្រងឲ្យសាស្ត្រាហ្វៀមផលិតនៅភាពយន្តដែលមានតម្លៃល្អល្អជាច្រើនដោយគ្រាន់តែចូលទៅកាន់ App Store ឬក៏ Play Store download app Sastra Film ហើយធ្វើការភ្ជាប់គម្រោងបង់ប្រាក់តាមជាបាយណាមួយដែលលោកអ្នកពេញចិត្ត Sastra Film បដញ្ញាក្នុងការផលិតភាពយន្តដែលមានគុណតម្លៃសម្រាប់គ្រប់គ្នាពីនាងខ្ញុំប៊ុនច័ន្ទនិមលអគ្គនាយិកា Sastra Film មានអ្នកអំរាអាអ្នកអំរាណាហ៊ានយកចិញ្ចៀនរបស់ពុកម៉ែយើងឆាប់យកមកឲ្យយើងព្រាមទៀនទៀនចាប់ប្រុសទៀនទៀនទៀនប្រុសប្រហែលជា អ្នកនាងច្រឡំដៃຕົកនៅត្រង់ណាហើយទៀនព្រោះបើអំរាក្នុងផ្ទះគ្មានអ្នកណាមួយត្រាំធំហ៊ានយករបស់ទៀនតែទៀនចាស់យើងអត់មានច្រឡំដៃទេនេះឯងចង់និយាយថាយើងល្ងងអ្ហាអត់ទេទៀនចាស់ទុកឲ្យទៅទៅរកអ្នកនេះ ta Chaplang, chồng chưa rốt nha ta Khanh nha nè niêng Chiên nhiếng េលីមិញហ្នឹងណាឲ្យយើងសុំទោសណាដោយសារតែយើងភ័យពេកដោយសារតែនេះជាអញ្ជៀនដែលពុកម៉ែយើងបន្សល់ទុកឲ្យយើងអញ្ចឹងហើយទើបយើងភ័យខ្លាចបាត់ឲ្យយើងសុំទោសណាចាចាទៀមចាស់ អញ្ចឹងឯងឆាប់ចូលទៅសម្រាកទៅណាព្រោះថាមេឃយប់ជ្រៅហើយចាទៀនចាស្ត្រីម្ចាស់អញមានសេចក្តីក្រោធខាងក្នុងស្ងប់រងាប់មែនឬឬគ្រាន់តែបញ្ចេញអាការៈខាងក្រៅឲ្យគេឃើញតែប៉ុណ្ណោះហើយអញ្ចឹងអញនឹង ប្រាល្បិចមួយ ដើម្បីឲ្យដឹងការពិតមួយនេះ ហេដល់មកធ្វើការឲ្យក្រកហេហេយីក្តៅខ្លួនម៉េះចាំយើងទៅដាំថ្នាំឲ្យផឹកណាណែហើយនៅបដូរប៉ះគ្នាដល់កាយើងរត់តែម្នាក់ឯងទៅធ្វើការមិនបានហើយវា ភ្នាក់នាងគ្រុនក្តៅទៀតម្ចាស់ប្រហែលជាអត់បានទៅធ្វើការទេទៀនអើឈឺក៏ឈឺទៅហើយកលៃអីណាតរោថ្នាំឲ្យវិផឹកហងចាទៀន កលៃអើយកលៃនេះថ្ងៃពូចង់ថ្នោតទេណាឯងដេកពេលណាក្រោយមកធ្វើកាជះគេបើដេកម្លឹងម្លឹងណាជួយឯងមកធ្វើការយើងចង់ដេកយើងអត់ចង់ខកឯងចង់មិនបើឯងក្រោកទេបន្តិចទៀតនឹងដឹងគ្នាហើយនេះនេះកន្លែង មិនក៏នាងចាស់ឬក៏នាងឯងជួយដែរបបបបិទទេម្ចាស់នាងខ្ញុំធម្មតាទេយ៉ានេះទេសិលីមួយចង្រៃអាប្រេះហូបរៀបបើនាងឯងមិនឈឺមិនក៏នាងឯងមិនធ្វើការទៅនេះហ៎កុំប្រាប់ថាថានាងឯងខ្ជិលបើនាងឯងឈឺក៏យើងថាដែរតែនេះហ៎នាងឯងមានបំណងច្បាស់ណាអត់ទេទីម្ចាស់លើកលែងតួខ្ញុំផងណាលើកលើកក្រោយខ្ញុំលែងហ៊ានទៀតហើយទៀត គ្រប់គ្នាអាចរួមចំណែកក្នុងការគ្រប់គ្រងឲ្យសាស្ត្រាហ្វៀមផលិតនៅភាពយន្តដែលមានតម្លៃល្អល្អជាច្រើនដោយគ្រាន់តែចូលទៅកាន់ App Store ឬក៏ Play Store download app សាស្ត្រាហ្វៀមហើយធ្វើការភ្ជាប់គម្រោងបង់ប្រាក់តាមជាបាយណាមួយដែលលោកអ្នកពេញចិត្តសាស្ត្រាហ្វៀមបដញ្ញាក្នុងការផលិតភាពយន្តដែលមានគុណតម្លៃសម្រាប់គ្រប់គ្នាពីនាងខ្ញុំប៊ុនច័ន្ទនិមលអគ្គនាយិកាសាស្ត្រាហ្វៀម បើប៉ិតម្ចាស់អញមិនមែនជាមនុស្សខឹងក្រោតមែនគាត់ប្រកាសជាមិនស្ដីណាអំរាឯងមីណាអំរាអានេះអំរាណាហ៊ានយកចិញ្ចៀនរបស់ពុកម៉ែយើងឆាប់យកមកយើងព្រាមអិនពុំចាប់ប្រុសពីឡៃមិនហ្នឹងណាឲ្យយើងសុំទោសណាដោយសារតែយើងភ័យពេកដោយសារតែនេះជាចិញ្ចៀនដែលពុកម៉ែយើងបន្សល់ទុកឲ្យយើងអញ្ចឹងហើយ ទើបយើងភ័យខ្លាចបាត់រឿងលោកមុនឡើយប្រហែលជារឿងចៃដន្យណាអញនឹងពិសោធន៍ឲ្យច្បាស់ក្នុងចិត្តខ្លួនឯង អូកលៃមិញហ្នឹងអឺយើងភ័យពេកបានជាស្រែកអញ្ចឹងទៅអឺលើក្រោយណាកុំឲ្យអាសត្វដេរឆាននេះចូលមកសួនយើងទៀតណាហើយបើកលៃមានកិច្ចការអីក៏ទៅធ្វើទៅណាអឺយើងទៅសិនណាចាចាទៀនចាស់ ម្ចាស់យើងដូចផ្លែខុសពីមុន ប្រហែលមកពីគាត់ខឹងខ្លាំងពេកទៅធ្វើគាត់ច្រឡោតបែបហ្នឹងមនុស្សណាក៏គេចេះខឹងដែរប៉ុន្តែអញចង់ដឹងថាម្ចាស់យើងក៏គ្រប់គ្រងអារម្មណ៍គាត់ពេលខឹងមិនខ្មិច ច្រើនលឹះលប់ហើយនៅមកដេកខ្ជិលច្អោទៀតហ៎អញចាប់ចេញទៅអស់លុយទាំងឡាយអើយមកជួយពិនិត្យមើលកូនរបស់ស្រីអ្នកស្មោតអូនអ្នកចាស់អ្នកមានលំអត់លំអោនអ្នកមានចរិយាមារយាទសកុតសកុំចាស់កិត្តិស័ព្ទក្រក់ដើម្បីហួសជាងកិត្តិស័ព្ទល្អទៅទៀតនាងមេតេកាជាសេមិនចេះមានលំអត់លំអោន នាងមេតេកាជាស្ត្រីមិនមានមារយាទសកលសង្គមសោះឡើយអឺ គ្នាអាចរួមចំណែកក្នុងការគាំទ្រឲ្យសាស្ត្រាហ្វៀមផលិតនៅភាពយន្តដែលមានតម្លៃល្អល្អជាច្រើនដោយគ្រាន់តែចូលទៅកាន់ App Store ឬក៏ Play Store download app Sastra Film ហើយធ្វើការភ្ជាប់គម្រោងបង់ប្រាក់តាមជាបាយណាមួយដែលលោកអ្នកពេញចិត្ត Sastra Film បដិញ្ញាក្នុងការផលិតភាពយន្តដែលមានគុណតម្លៃសម្រាប់គ្រប់គ្នាពីនាងខ្ញុំប៊ុនច័ន្ទនិមលអគ្គនាយិកា Sastra Film ណានាងហើយនៅផ្ទះនេះមានរឿងអីកើតឡើងហើយហេតុអីបានជានាងមានឈាមពេញក្បាលបែបនេះអ្នកទាំងពីរមានការអីខ្ញុំដែរស្គាល់អ្នកទាំងពីរហេតុអីមកសួរអំពីខ្ញុំគឺខ្ញុំមកនេះដើម្បីចូលចែចូវម្ចាស់ស្រីផ្ទះនេះព្រោះខ្ញុំសន្យាខ្លួនឯងថាពេលដែលខ្ញុំប្រឡងមន្ត្រីជាប់ខ្ញុំនឹងមកចងស្ពានមានមត្រីជាមួយនាងព្រោះនាងវេទហិកាល្បីសរសើរទាំងស្រុកថាល្អទាំងព្រមអ្នកទាំងពីរមើលមកខ្ញុំមក នឹងដឹងហើយចម្លើយគឺនាងវេតេការនឹងហើយនាងគឺជានារីដែលខឹងច្រឡោតនាងមិនអាចទប់ហឹងខ្លួនឯងបានទេនាងបានវាយសំពងក្បាលខ្ញុំនឹងបែកនេះអ្នកឯងចង់បាននាងធ្វើប្រពន្ធយ៉ាងម៉េចយីបើនាងកាច់ម្លឹងម្លឹងទៅហើយតែអញគួរយកនាងធ្វើប្រពន្ធដូចមកយើង មែនហើយណាហើយចូលបងមិនខ្វះទេនារីល្អល្អទៅនៅភូមិផ្សេងក៏បានប្រកបជាបានជួបជ័យជាមិនខានណាបងតោះចឹងទៅបុព្វព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ចម្រើនដោយ អំណាចនៃបុណ្យកុសលដែលខ្ញុំបានសាងហើយសូមឲ្យខ្ញុំមានឧបនិស្ស័យជំរះនៅសេចក្តីខឹងក្រេវក្រោធដែលមាននៅក្នុងចិត្តសន្តានរបស់ខ្ញុំឲ្យបានស្អាតសូមឲ្យខ្ញុំមានចិត្តត្រជាក់មានចិត្តមេត្តា អាចគ្របសង្កត់នៅសេចក្តីក្រោធសូមឲ្យខ្ញុំរួចផុតពីកម្មវិរិយទាំងឡាយ អញ្ញាខំប្រឹងតែសរសើរខំប្រឹងតែទុកចិត្តតែពេលហ្នឹងទើបដឹងថាមនុស្សយើងសាហាវពិតមែនហើយនេះខ្ញុំក៏មិននឹកស្មានដែរណែល្បីអាពេលអាខាងអាក្រក់ហ្នឹងខ្លាំងជាងអាពេលល្អទៀតណាបុគ្គលដែលលងក្នុងសេចក្តីក្រោធតែងតែនាំទុកមកដាក់ខ្លួនផងបង្កឲ្យមានពីវេរាវែងឆ្ងាយផងហើយនាំឲ្យមានគេឈ្មោះ មិនល្អសាយទៅផងបើឃើញខុសហើយគួរណាស់តែមានសេចក្តីអត់ឱនឲ្យគ្នា ហើយត្រូវស្វែងយល់និងពិចារណាកំហុសរបស់គេឲ្យបានច្រើនដងមុននឹងសម្រេចចិត្តចេះទប់កំហឹងរៀនមានខន្តីពិចារណាដោយបញ្ញាបុគ្គលមានកិត្តិយសខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ តែបើសេចក្តីក្រោតគ្របសង្កត់ហើយកិត្តិយសក៏រលាយអស់ទៅមិនខាន។